អឺអូខេសួស្តីទាំងអស់គ្នានឹងជួបជាមួយខ្ញុំទៀតហើយរាល់សប្តាហ៍នេះអូខេអ្នកទាំងអស់គ្នានេះមកឆ្លើយនៅសំណួររបស់អឺ Prada មួយចំនួនឬក៏ Sister មួយចំនួនហ្នឹងហើយដែលគាត់ឆាតចូលមកក្នុង page ណាឬក៏ឆាតក្នុង Telegram ខ្ញុំជាទូទៅគាត់តែសួរថាចេះអឺរាសើហេតុអីក៏អឺនៅក្នុង page Razer ឬក៏ YouTube Razer គេបាននិយាយពីតាក់ទងទៅនឹងការបើកនៅ server J2 World ហើយថ្ងៃបច្ឆេទនៃការគ្រោងនឹងបើក ហើយហេតុអីក៏នៅក្នុង page របស់ JX to world ហេតុអីក៏អត់មានការផុសអញ្ចឹងអានេះខ្ញុំមិនទាន់បាន ចូលទៅមើលទេ តែមុននេះខ្ញុំបានចូលទៅមើលរួចបើយើងកលេចមើលទៅពិតជាអត់បានផុសមែនអឺនេះគាត់ផុសក្រោយគេប្រហែលគាត់ ping comment ទៅអញ្ចឹងអា server beta ដែលត្រូវបិទហ្នឹងហ្នឹងហើយបើយើងមើលមកក្រោមក្រោមទៀតក៏មានដែរហ្នឹងហើយជាវីដេអូ YouTube ខ្ញុំទេដែល GM គាត់ធ្វើការយកមកផុសតអញ្ចឹងណា អូខេតាមពិតខ្ញុំសូមឆ្លើយតបទៅអ្នកទាំងអស់គ្នាវិញអឺជីទូទៅមួយរយៈពេលនេះគឺ GM គាត់មាន ការរវល់ខ្លាំងតាក់ទងទៅនឹងទី1គឺការងារកតខ្លួនទី2គឺការបើក server ទី3គឺការ translate server នឹងដល់ពេលអញ្ចឹងក៏អត់សូវមានពេលផុសទេហើយបើសួរខ្ញុំថាអូខេតើនៅថ្ងៃ1ខែ7នឹងមានការបើកនឹងមែនអត់អញ្ចឹងខ្ញុំហ៊ានឆ្លើយថា ខ្ញុំបានបញ្ជាក់មួយ GM ខ្ញុំបានសួរគាត់3 4ដងរួចដោយសារខ្លាចអត់បានបើកអត់ទាន់ពេលអញ្ចឹងណាហើយ GM គាត់បានឆ្លើយថា100%គឺនឹងបើកនៅថ្ងៃ ទី1ណា100%គឺនឹងបើកនៅថ្ងៃ ទី1ខែ7ឬក៏ថ្ងៃទី30ម៉ោង10យប់ខែ6អញ្ចឹងអ្នកទាំងអស់នេះអាចធ្វើការ download file ទុកឲ្យហើយតើដល់ថ្ងៃហ្នឹងគឺយើងអាចចូលលេងបានហើយហ្នឹងហើយហើយចំពោះការបើកនេះគឺមាន event មួយចំនួនប៉ុន្តែខ្ញុំបញ្ជាក់តិចណា event 5 6ចំណុចដែលខ្ញុំបាន ដឹងនេះគឺមិនប្រកាសថាគ្រប់ event ទាំងអស់ត្រូវតែចេញក្នុងពេលស្របគ្នាតែមួយទេប៉ុន្តែនេះជា event ដែលក្រុងនឹងបើកនៅពេលដែលបើកនគរហ្នឹងហើយអូខេអឺខ្ញុំអាចឲ្យមើលនេះជាមួយខ្ញុំបាន មើលនេះអ្វីដែលជាមគាត់ឆាតជាមួយខ្ញុំខ្ញុំសុំហៃកន្លែងខ្លះចឹងណាអឺខ្ញុំជឿថាអ្នកទាំងអស់នេះមើលឃើញនេះកន្លែងនេះអសនេះវាទៀងទូចពេកនេះអសកន្លែងនេះណាអសនេះទៀងទូចពេក អញ្ចឹងខ្ញុំ copy វាដាក់ចូលនៅក្នុងកម្មវិធី Note រួចហើយអញ្ចឹងយើងមើលក្នុង Note អក្សរទាំងធំតិចណាហ្នឹងហើយអូខេនេះអឺអញ្ចឹងនៅក្នុងនេះអឺទីមួយគឺការបើកនគរថ្មីអញ្ចឹងព្រឹត្តិការទាំង8ចំណុចនេះខ្ញុំបញ្ជាក់ភាសាទៀតណាអឺមិនប្រកាសថាបើក ទាំង8ចំណុចនេះទេ មានចំណុចខ្លះក៏អាច មានការកែប្រែខ្លះដែរអានេះអ្វីដែល GM គាត់ក្រងណាហ្នឹងហើយគេយើងក្រងទេ ចឹងដល់ថ្ងៃមួយដឹងមានហើយនគរថ្មីហើយចំពោះនគរថ្មី មានឈ្មោះអីគេនេះនេះចឹងនគរថ្មីមានឈ្មោះថា King World ហ្នឹង King World ហើយ GM នឹងមានកដោពីលបាមួយដល់លបាកៅហ្នឹងហើយយើងអាចធ្វើការបើកកដោដើម្បីយកអាចធីមបានហ្នឹងហើយទី2គឺជាព្រឹត្តិការណ៍អ្នកក្លាហានដែលមានកម្រិតចាប់ពីលបា8លបា85ឬក៏លបា9 បើកយករង្វាន់មានន័យថានៅពេលអ្នកទាំងអស់គ្នាព្យាយាមលេងបានលំបាកប៉ែតគឺយើងអាចធ្វើការបើកជាមួយ NPC ដើម្បីយកជាកាដូប៉ុន្តែកាដូមួយនេះខ្ញុំក៏មិនទាន់ដឹងដែរថា GM គាត់នឹងបើកនៅ item អីឲ្យ ដូចជានៅ server សបាយមួយឧទាហរណ៍ណា server សបាយបើកឲ្យ moon នឹង400 500ក៏1000អីចឹងទៅប៉ុន្តែចំពោះ server J2 World នេះខ្ញុំមិនច្បាស់ទេណាកន្លែងហ្នឹងណា អូខេទី3គឺជាព្រឹត្តិការណ៍នៃការ ប្រហារមេមន់មានថាយើងវាយមេស៊ីប្រអប់ដូចគ្នា ប៉ុន្តែគាត់ថា key គឺលក់អត់ដូចនៅ server GH2 ទេមានតម្លៃ2ថ្លៃជាង ឆ្ងាយហ្នឹងហើយទី4គឺជាការលក់នៅ VIP អញ្ចឹង VIP កាតនេះគឺនឹងធ្វើការដាក់លក់ក្នុងសອບប៉ុន្តែបើសួរកដោក្នុងនឹង VIP កាតមានអីខ្លះកន្លែងនេះខ្ញុំក៏អត់អាច detail បាន ដែរអញ្ចឹងអ្នកទាំងអស់នេះចាំអត់មើលទាំងអស់គ្នាណា ការបញ្ចុះតម្លៃទៅលើកៅអៅក្រៅអញ្ចឹងតាមធម្មតាកៅអៅក្រៅនេះគឺជាអ្វីដែលយើងព្យាយាមពាក់ដើម្បីប្រអួតគេហើយអញ្ចឹងមានន័យថាអឺបើពីខ្ញុំឯងតែខ្ញុំចូលចិត្តជាងគេគឺកៅអៅក្រៅហ្នឹងហ្មងបើ item មិនជាប្រហែលទេតែកៅអៅក្រៅភាគច្រើនគឺស្រឡាញ់ពេញចិត្តមែនទែនហើយខ្ញុំលេងតែ hero ប្រុសឯងជាទូទៅអេ hero ស្រីអឺអាវុធ in sky respawn បើសិនចាំបាច់គាត់ថាដល់ទៅលុបចោលចានេះគាត់ថាបើសិនជាមានករណីណាមួយ គាត់មិនចាំបាច់ទេគាត់នឹងធ្វើការលុបចោលបេសកកម្ម file element អញ្ចឹងនេះនឹង Skydoor អញ្ចឹងអាបេសកកម្ម file element នេះខ្ញុំអត់ទាន់ដឹងថាវាយ៉ាងម៉េចដែរអឺដោយសារខ្ញុំគ្រាន់ថាឲ្យគាត់ប្រៃរ៉ាប់ថាអូខេមានកន្លែងណាសំខាន់សំខាន់ខ្លះអញ្ចឹងណាហ្នឹងហើយប៉ុន្តែមិនប្រកាសថាខ្ញុំដឹងទាំងអស់ទេអូខេ Skydoor ហើយអ្វីដែលកាន់តែពិសេសខ្ញុំបានសួររួចហើយបច្ចៈជាងគេគឺខ្ញុំសួរថា អូខេ GM តើមានវិល6នៅពេលយប់ឯងប្រហែលជាអាចម៉ោង8កន្លះម៉ោង9អីចឹងណាគាត់ថាមានចឹងកន្លែងខ្ញុំពេញចិត្តជាងគេ គឺខ្ញុំចូលចិត្តលេងលបាយហុកហើយយើងបាយពេលយប់ដោយសារពេលថ្ងៃភិកច្រើនយើងរវល់ធ្វើការទាំងអស់គ្នាអឺរកការដាក់ជា point គឺទទួលបានប៉ុន10%សម្រាប់នគរ GX World ថ្មី គឺឈ្មោះនគរនេះ Kingdom World នៅក្នុង website ហ្នឹងគឺមានស្រាប់ប៉ុន្តែខ្ញុំចូលទៅមើល website រួចហើយគឺអត់ទាន់មានទេ អូខេនេះជាជាព្រឹត្តិការណ៍ទាំង8ចំណុចប៉ុន្តែដូចខ្ញុំប្រាប់ចឹងណាមានថា8នេះអាច មានការផ្លាស់ប្ដូរខ្លះប៉ុន្តែថ្ងៃបើកគឺថ្ងៃមួយដូចខ្ញុំនិយាយចឹងគឺថ្ងៃមួយនឹងចាប់បានធ្វើការបើកហើយអឺតាមពិតវីដេអូនេះខ្ញុំគ្រាន់ធ្វើជាការ alert អ្នកនរគ្នាទេដោយសារមានអ្នកខ្លះគាត់សួរថាអូខេហេតុអីក៏ស្ងាត់ម៉ែតើការចេញនគរថ្មីទៅលេងម៉េចណាអូខេអញ្ចឹងអានេះអាចបកស្រាយប្រាប់ចងល់អ្នកនរគ្នាបានហើយប៉ុន្តែខ្លះតែចងល់ខ្លះដូចជាក្នុងកណ្ដោ VIP មានអីណា អឺបើករបាយប្រវត្តិរបាយ8មានអី85មានអី90មានអីអាហ្នឹងខ្ញុំមិនអាចឆ្លើយបានទេ យើងចាំចូលទៅមើលខ្លួនឯងទៅនឹងឲ្យមានកន្លែងខ្លះយើងហាយដែរអញ្ចឹងណាដើម្បីឲ្យ player surprise ហ្នឹងហើយហើយនគរដែលមានឈ្មោះថ្មីនេះគឺនេះ Kingdom World អញ្ចឹងយើងចាំជួបគ្នានៅនគរថ្មីនៅក្នុង server របស់ GX2 World ទាំងអស់គ្នាអូខេហើយចំពោះប៉ាប្រហែលជាអាចដឹងហើយណាគឺមានគ្រប់ប៉ាសម្រាប់ក្នុងការដែល player គាត់លេងណា ហើយរបៀបបង្កើត account គឺខ្ញុំមាន ការពីវីដេអូចាស់ហើយវីដេអូក្រោយអឺខ្ញុំនឹងធ្វើការប្រាប់ពីរបៀបនៃការដាក់ JPoint នៅក្នុង JTower ហើយអ្នកទាំងអស់គ្នាដែលមានបំណងចង់ដាក់ណាហ្នឹងហើយអឺបើចង់ដាក់អាចឆាតមកខ្ញុំសិនមកដើម្បីខ្ញុំនិយាយមកថាចេះគឺខ្ញុំខ្ញុំចង់បានអ្នកដែលចង់ដាក់ណាហ្នឹងហើយដើម្បីខ្ញុំដាក់ឲ្យគាត់ហើយខ្ញុំអាច record វីដេអូចែកចាយទៅអ្នកទាំងអស់គ្នាពីរបៀបនៃការដាក់នឹងឲ្យអ្នកទាំងអស់គ្នាមើលតែម្ដង នឹងដើម្បីងាយស្រួលទៅអ្នកក្រៅក្រៅក៏ដាក់ដាក់មិនដើម្បីទទួលបានជា point ហ្នឹងដើម្បីយកមកប្រើប្រាស់នៅក្នុង server ជា Xtwell នេះហ្នឹងហើយអញ្ចឹងបើអ្នកទាំងអស់ចង់ដាក់ complete chat របស់ខ្ញុំណាហ្នឹងហើយខ្ញុំនឹងចេញវីដេអូទៅអ្នកផ្សេងគាត់បានមើលណាអូខេអ្នកទាំងអស់នេះអញ្ចឹងខ្ញុំអត់ចង់វិញឆ្ងាយច្រើនទេអ្វីដែលសំខាន់ជាងគេគឺ8ចំណុចនៅក្នុងការចេញនៅ server The Kingdom of World នេះនៅ Kingdom of World នៅក្នុង GX2 World ទាំងអស់គ្នាអញ្ចឹងយើងនឹងជួបគ្នានៅថ្ងៃ ទី1ខែ7ណាអូខេអរគុណបាយបាយ